បើនិយាយត្រឹមដឹកនាំឲ្យមានសន្តិភាព ដឹកនាំឲ្យ មនុស្សប្រព្រឹត្តល្អសាសនាណាក៏មានដែរហើយអ្នកដែលចូលទៅកាន់សាសនាមួយ ហើយទៅវ័យបហាសាសនាមួយទៀតល្ងងបំផុតអត់ឆ្លាតទេវ័យបហាដោយការមើងងាយដោយការចំអកលော့លើយអានេះ អាចសាទរជាមួយតែមនុស្សឆោតឆោតដូចគ្នាទេតែមនុស្សគេចេះគិតបន្តិចគឺឃើញថាយើងមនុស្សអត់ល្អហ្នឹងពូធัวមើងងាយអតិមានអ្នកសាធិយៈមនុស្សអួតអាងនោះឃើញទេហើយនៅក្នុងពធយើង ដឹងហើយអត់មានចំណុចណាមួយដែលគួរមើងងាយនោះទេ មានតែគួរអនុគ្រោះអាណិតឬក៏អនុមោទនា បើគេធ្វើត្រូវធ្វើល្អមានប្រយោជន៍អនុមោទនាសាទរធ្វើខុសគួរបង្កើនមេត្តាធម៌ឬក៏ករុណាធម៌ថាធ្វើយ៉ាងណាណោះដើម្បីឲ្យ បាននាំពួកគាត់នឹងឲ្យយល់ត្រូវដែរអានឹងដែល ត្រូវបំផុតនឹងអញ្ចឹងដែរការចំអកឡកលើគឺមិនមែនជាធម៌របស់សัพបរោះទេប៉ុន្តែអាត្មាខ្សែគប់ដូចបងឬក៏អង្លេង មានប្រសាសន៍ចឹងថាសម្រាប់អ្នកដែលជាគ្រូកងវិលតែម្ដងថាស្គាល់ភាគច្រើនសិស្សគ្រូកងវិលរាប់អានគ្នាបានបដោះបដូរបទពិសោធន៍គ្នាបាន ត្រឹមភាពល្អសន្តិភាពអីអីលើកលែងតែបរមត្តធម៌ដែលដែលយើងមិនអាចចែកម្លែកគ្នាត្រូវអាហ្នឹងព្រោះហ្នឹងវាហួសពីជនសាមញ្ញគិតវាជាធម៌ត្រាស់ដឹងតែបើ ត្រឹមចែករំលែកពីក្តី ស្រឡាញ់ការសង្គ្រោះការចែករំលែកថ្មមិនដែរឆ្លោះគ្នាទេមួយគ្រូកងវាលធំធំដែរឆ្លោះគ្នាទេឥឡូវកំពុងមាន plan មួយដើរ trip មួយមួយ គ្រូកងវាលទៀតខែមួយនេះប្រហែលជាទៅអឺរ៉ុបជាមួយ Mr. Fatherville ដែលគាត់តំណាង គ្រូកងវាលនៅស្រុកខ្មែរធ្វើ trip មួយដើរមួយគ្នាមានតោះអី កូនចៅស្រួមស្រួចឆ្លោះគ្នាវាមិនខុសពីពាក្យចាស់និយាយថា ភាពខុសគ្នារវាងអ្នកនយោបាយ និងអ្នក បំរើនយោបាយញោមប្រុសអាត្មាធ្លាប់ផ្ដាំអាត្មាថាបើជ្រុលជាធ្វើធ្វើនយោបាយកុំបំរើនយោបាយគាត់ផ្ដាំអញ្ចឹងគាត់និយាយប្រវត្តិសាស្ត្រប្រាប់អីអីអញ្ចឹងណា អ្នកបំរើនយោបាយងប់អត់ប្រយោជន៍ជ្រួលជ្រើមតាមគេប្រយុទ្ធអត់មានគោលការណ៍ទេអានោះហ្នឹងតែអ្នកនយោបាយមុននឹងគេដើរដល់ចំណុចហ្នឹងមុននឹងគេនិយាយរឿងហ្នឹងគេស្ទាបស្ទង់គេដឹងគ្នាអស់ហើយ គេស្គាល់កម្លាំងខាងប្រចាំមិត្តរបស់ គេយ៉ាងម៉េចហើយគេត្រៀមឲ្យអស់ហើយ back support របស់គេក៏មានដែរហ្នឹងហើយ តែបើអ្នកបំរើនយោបាយជ្រួលទៅស្លាប់អត់អំពើទេកម្មពីក្មេងមកអត់សូវយល់ពាក្យគាត់ទេគាត់និយាយប្រវត្តិតាំងពីសម័យលន់ណុលដែលធ្វើបាតកម្មទាសម្ដេចតាមកវិញហើយញោមគាត់និយាយប្រាប់ថាការនឹងគេប្រើពាក្យមួយ ថាស្រោចមកបងស្រង់មកឡានដែលលឺឯពាក្យហ្នឹងស្រោចមកបងស្រង់មកឡាន មកបងហ្នឹងគឺមកបងកភ្លើងកភ្លើងវាមានអាប្លុកវាជាបងក្របដុំហ្នឹងទៅគឺអស់ហើយមិនហ្នឹងហើយហើយប្រជាជនហ្នឹងបាតកម្មយកកបាត់យកបថៅចូលទៅ ចូលទៅចង់កាប់គេទាសម្ដេចតាមកវិញហ៎គេបានគោះបន្ទាត់ដែរថាកុំចូល បាតកម្មបាទៅតែគេហាមអត់ឲ្យចូលលើខ្សែហ្នឹងឯងព្រំដែនតែតែចូលគេបាញ់គេប្រាប់ចឹងអេណូ មានអីកាន់កបិតកាន់បថៅរត់ជួព្រូមានអីត្រអានឹងមិនមែនអ្នកនយោបាយទេ គឺអ្នកបំរើនយោបាយអ្នកសាសនាដូចគ្នាជោជោដបងដបងជោជោចង់គប់ចង់គួ ចង់បង្ហាញថាអ្នកច្បាស់លាស់នៅស្រុកខ្មែរក៏ចឹងដែរ អ្នកខ្លះនឹងដើម្បីឲ្យគេជឿថាខ្លួនឯងនឹងវាពិតជាលះបង់ពុទ្ធសាសនាចោលហើយអញ្ចឹងហ្នឹងហើយតាក់កពុទ្ធរូបអូសជិះម៉ូតូអូសលេងក៏មានដែរអញ្ចឹងបានអាត្មាមានអាត្មាអត់មានបន្ទោសសាសនាហ្នឹងឯងព្រោះអាត្មាស្គាល់សិទ្ធិគ្រូធំធំអត់អញ្ចឹងឯងហ្នឹងដូចអាត្មាចេះអង់គ្លេសតបងក៏ដោយសារគ្រូគ្រីស្ទៀនដែរហ្នឹង គាត់មកបរៀនអីគាត់គ្មានទៅទៅតោះអីមួយយ៉ាងទៅមកដល់គាត់សាពះគាត់អីធម្មតាចឹងជនជាតិអាមេរិកកាំងរាប់អានគ្នា ធម្មតាគាត់គោរព culture យើងគាត់មិនមែនគោរពយើងទេគាត់គោរព culture យើងអាហ្នឹងមនុស្សឆ្លាតឃើញទេអូកន្លែងខ្លះគេដាក់រង្វាន់ឲ្យតយោចឹងទៅដាក់រូបពុទ្ធឲ្យដើរជន់អាត្មាថានេះមិនមែនជាអ្នកដឹកនាំរបស់គ្រីស្ទៀនមែនទេទេ គឺអាអ្នកដឹកនាំក្រមក្រមដូចសម័យពលពតអញ្ចឹងហ្នឹងហើយស្លាប់គ្នាតែអាក្រមក្រមហ្នឹងចរិតតែអញ្ចឹងឯងចង់យកគប់យកគួហ្នឹងហើយជោជោការលះមួយលះអ្វីមួយដែលយល់ថាខុសលះដល់ត្រឹមត្រូវបំផុតណាគឺលះឲ្យអត់ប្រមាទទេឧទាហរណ៍ដែលយើងស្ដាប់ធម៌យើងយល់ថាបនស្រន់ អ្នកតាខ្មោចព្រាយបិសាចអីអីហ្នឹងវាអត់ត្រូវវាអត់ជួយទេប៉ុន្តែសួរថាយើងប្រមាទទេអត់ទេសែនព្រេនអីរញ៉េរញ៉ៃយើងយល់ថាវាអត់ត្រូវពពុទ្ធក៏ប្រៀនច្បាស់ហើយប៉ុន្តែយើងមិនមែនលះដោយ ប្រមាទទេ យើងរកផ្លូវត្រូវថាតើគួរធ្វើយ៉ាងណា ចំពោះគាត់ទាំងនោះចំពោះអមនុស្សព្រេបិសាចអ្នកតាអី យើងមិនមែនប្រមាទទេយើងបែរពីការសែនព្រេនដោយការសុំបង្វកទៅជាការផ្សព្វផ្សាយមេត្តាធម៌ឃើញទេវាខុសពីការលះដោយ ប្រមាទលះពីការលះខុសពីការលះដោយខឹងលះមិនដោយការយល់ដូចដោយការដែលសម័យកូវីដនៅឥណ្ឌា បន់ព្រះគ្រប់តែគ្នា ព្រះនេះព្រះនោះ អាទិទេពនេះ អាទិទេពនោះហ្នឹងហើយដល់ពេលស្លាប់កាន់តែច្រើនឃើញខឹងហ៎ខឹងឃើញបោះអាទិទេពខ្លួនឯងចោលពេញតែផ្លូវហ៎សួរថាខណៈពេលដែលគាត់បោះចោលអញ្ចឹងគាត់យល់ត្រូវអត់អត់ទេអត់ទេគាត់ថែមសេចក្តី ប្រមាថមួយទៀតគាត់អត់បានជ្រះថ្លានឹងអីគាត់អត់បានយល់ច្បាស់នឹងអីទេព្រោះខឹងឯងទន្ទឹមគ្នានឹងបើមានព្រះណាអួតថាប្រកែមកជួយទៅទៀតទៅទៀត ហ្នឹងហើយតែការលះដោយការយល់ត្រូវអត់មានប្រមាទទេដូចយើងយើងថ្លែងអង្គមព្រះសម្មាសម្ពុទ្ធអញ្ចឹង យើងគិតថាធុំវាអត់ប្រយោជន៍ខូចបរិស្ថាន តែសួរថាយើងឈប់ថ្វាយអង្គមព្រះអង្គឯងអត់ទេយើងនៅតែថ្វាយអង្គមដល់ដែលអសែនព្រេនចំពោះជដូនចតាអីយើងគិតថាអត់ប្រយោជន៍ប៉ិនយើងឈប់គាត់គិតគាត់ទេអត់ទេនៅតែគោរពនៅតែរំលឹកគុណតែនៅក្នុងវិធីដ៏សមស្របមួយ។ អាហ្នឹងគេហៅថាបដិរូបបដិរូបមានន័យថាអឺបើ upgrade វាអត់ចោលទេកម្មវិធីហ្នឹងអត់ចោលតែ upgrade ឲ្យវាតនសម័យតនសម័យតែបើបើលះលះរបៀបខឹងសាសនានេះចូលសាសនានោះស្មើថាឯងឯងទេទោះបីខឹងយេស៊ូមកចូលព្រះពុទ្ធក៏ឯងឯងខឹងព្រះពុទ្ធទៅចូលសាសនាណាទៀតក៏ឯងឯង ហ្នឹងអានេះវាមិនមែនទៅដោយជ្រះថ្លាអីទៅដោយការព្យាបាទទៅដោយការខឹង ថ្មឃើញនៅតាឃើញគេអឺមុននឹងងូតទឹកអីចូលអីចឹងទៅ គឺយកកំប៉ុងជើងធូបយកស្អីស្អីយកទៅបោកចោលយកទៅអីអីចោលថ្មញឹមថ្មថាស្មានស្មានតាដកជំហានមួយហើយវាត្រូវចុះផុកឡើងទៅធំទៅធំមិនរងមួយទៀត ហ្នឹងហើយអញ្ចឹងអឺការលះអ្វីដែលខុសមិនមែនលះហើយប្រមាទទេត្រូវចាំអញ្ចឹងណាហ្នឹងហើយគ្រាន់តែរោវិធីមួយដ៏ប្រសើរតែអត់មានមើងងាយនរណាគេទេហ្នឹងហើយទោះបីដូនតាដែលយើងធ្លាប់គោរពធ្លាប់សែនធ្លាប់អីអីក៏ដោយមិនមែនដល់ពេលយើងជប់សែនហ្នឹងយើងប្រមាទអត់ទេកតញ្ញូនៅតែមានដល់ដដែល ហ្នឹងហើយអញ្ចឹងអឺដែលយើងលើកអាទិដ្ឋភាពមួយឬក៏ចំណុចមួយ ណាមកប្រអាប់គ្នានឹងសិតតែជាសន្តានបុគ្គលពេលទេបើភាពជាអ្នកដឹកនាំធំធំ គេអត់គេអត់គិតអញ្ចឹងទេបើសិនយកអារឿងលប៉ិលប៉ៃហ្នឹងមកមើងងាយគ្នាងាប់ហើយសង្គ្រាមងាប់ហើយអ្នកអ្នកមេធំធំណាមេធំធំមេសាសនា ធំធំបើគេយកអារឿងលប៉ិលប៉ៃមកប្រកាន់គ្នាវាយគ្នាងាប់ហើយ អុចអាលគ្នាបន្តិចមកកូនចៅវ័យគ្នាងាប់តែបេះដូងគេមានអញ្ចឹងណាអញ្ចឹងឯងបាន គេបង្កើតដោយ interface ដោយបងឆេងនិយាយមិញចាហ្នឹងអន្តរសាសនាហ្នឹងធ្វើឲ្យត្បិតថាអឺជំរឿរបស់សាសនានីមួយៗវាមាន កម្រិតខុសគ្នាក៏ពិតមែនប៉ុន្តែ នៅពេលដែលគេចូលទៅ គេនិយាយពី love គេនិយាយពីការស្រឡាញ់ loving kindness ថ្ងៃមុនយើងទៅសាប់គេដាក់ពាក្យករុណាយកពាក្យករុណាខ្ញុំមកប្រើដែរឃើញណា unlimited unlimited love ហ្នឹង unconditional love គឺការស្រឡាញ់រាប់អាន ដែលគ្មាន លក្ខខណ្ឌថាណាឯងសាសនាអីណាឯងមិនសាសនាអីអញ្ចឹងគោលការណ៍ធំធំរបស់សាសនា គេដឹកនាំអញ្ចឹងទេបើមាន condition បើមានលក្ខខណ្ឌ អញ្ចឹងអ្នកឯងមិនមែនជាបេះដូងសកលទេហើយសាសនារបស់អ្នកឯងក៏មិនអាចជាសាសនាសកលដែរសាសនាសកល ដល់តែបេះដូងសកលឃើញណាដល់តែបេះដូងអត់មានរារាំងថាអ្នកឯងសាសនានេះអ្នកឯងសាសនានោះហើយនិយាយចំអកគ្នាអានឹងមិនមែនសាសនាសកលទេហ្នឹងហើយប៉ុន្តែការបង្អាប់គ្នានេះវាមិនមែនតែអ្នកគ្រីស្ទានទេសូម្បីអ្នកកាន់ពុទ្ធសាសនាយើងក៏បង្អាប់គេដែរ ប្រអប់ទៅវិញកម៉ោនឹងអានឹងសាសនាក្រៅសាយវៀនក្រៅលបងហ្នឹងហើយហើយដល់ពេលគេសួរឲ្យពយលគេមិនដឹងពយលរឿងអីផងហ្នឹងច្រើនថាតាំងពីដូន តាមកអីណាណីប្រអប់គ្នាចុះឡើងចុះឡើង វាមិនមែនជាការសើចចំអកទេមានតែការពយលគ្នាដែរដូចថ្ងៃទៅ interface ថ្ងៃមុនហ្នឹងក៏គេលើកពី light តំណាងឲ្យភាពភ្លឺស្វាងអីដូចគ្នាអញ្ចឹងទេប៉ុន្តែស្វាងត្រឹមកម្រិតណាអានឹងត្រូវឲ្យកន្លែង interface ហ្នឹងគេទុកឱកាសឲ្យយើងឲ្យយើងទៅបង្ហាញពីភាពល្អរបស់យើងអត់មែនឲ្យយើងទៅបង្អាប់គេទេមែនតែទៅគ្រប់សាសនាទាំងអស់គួរតែរៀនសូត្រពីខ្លួនឯងឲ្យល្អទៅហ្នឹងហើយបើគិតណាគ្រប់សាសនាទាំងអស់ហ្នឹងបើថាគ្រីស្ទៀនក៏ដោយអីក៏ដោយបើចង់ទាញអ្នកពុទ្ធសាសនាឬក៏សាសនាដទៃមកជឿ តាមខ្លួនឯងដែរត្រូវខំទៅរៀនសាសនាខ្លួនឯងហ្នឹងឲ្យវាខ្លាំងទៅហើយរកឧបាយក្នុងការបញ្យលគេទៅវិធីមានតែធ្វើអញ្ចឹងហើយអ្នកកាន់ពុទ្ធសាសនាដូចគ្នាដែរបើចង់បរិជ្ជធម៌ល្អល្អពីពុទ្ធសាសនាទៅកាន់សាសនាដទៃឬក៏ទៅ អ្នក non religious គឺត្រូវតែខំរៀនខ្លួនឯងអត់មានទៅមើងងាយគេនឹងកើតចេញជាប្រយោជន៍អីទេអត់តែមកប៉ុន្តែមើលអាត្មាទៅខ្មែរលើកនេះមានប្រមាណគ្រួសារគាត់សិតតែធ្លាប់ចូលទៅគ្រីស្ទៀន ហើយពាក្យដែលគាត់និយាយស្តៀងគ្នាថាបើសិនបើគាត់មានធោស្ដាប់ដូចអ្វីដែលគាត់បានស្ដាប់អាតាំងពីមុនគាត់មិនបាច់ទៅឆើទេតែមកពីអត់អត់មានអត់មានទេបងប្អូនម្នាក់នោះគាត់ថាគាត់គាត់ចូលឆើចតាំងពីអាយុ14អញ្ចឹងរហូតដល់ឥឡូវក៏អាយុច្រើនដែរហើយទៅជាង10ឆ្នាំគាត់ទៅឆើចហើយថែមទាំងធ្លាប់តេះឌីលពុទ្ធសាសនាដោយច្រើន ដល់ពេលគាត់មកស្ដាប់ទៅ បានគាត់ដឹងថាពុទ្ធសាសនាមិនមែនដូច អ្វីដែលគាត់មើលឃើញពីមុនទេហ្នឹងហើយអញ្ចឹងការឆ្លោះគ្នាដណ្ដើមវក់គ្នាហ្នឹងមិនអាចបញ្យល់គេបានទេមិនបាច់មកថាអ្នកខ្ញុំខំឆ្លោះខ្ញុំខំដណ្ដើមវត្តព្រោះខ្ញុំស្រឡាញ់ពុទ្ធសាសនាអូអានឹងអានឹងដូចដូចខ្លាឃុំស្រឡាញ់ចាស់ទេគាត់ឆ្លោះហ្នឹងមាន គាត់អាចមកពីគាត់ស្រឡាញ់មែនតែគាត់មិនអាចធ្វើនៅអាក្តីស្រឡាញ់របស់គាត់យ៉ាងម៉េចឲ្យវាកើតជាប្រយោជន៍ណាព្រោះគាត់គាត់ខ្លាចបាត់វត្តមែនគាត់ខ្លាចវត្តហ្នឹងវាអន់មែនមកគាត់ខំឆ្លោះហ្នឹងប៉ុន្តែកាន់តែឆ្លោះ កាន់តែដូចខ្លាឃុំស្រឡាញ់ម្ចាស់ខ្មាស់ខ្លាឃុំស្រឡាញ់ម្ចាស់មិនហ្នឹងហើយគប់រុយនោះទេម្ចាស់ដេកលក់នោះរុយជារោមចំោះដេញមុំមុំវានៅតែមក ចឹងមានអីដុំថ្មនឹងស្រឡាញ់អញ្ចឹងគាត់គប់គ្នានោះទេបាក់គាត់នឹងគប់គ្នាក្នុងវត្តហ្នឹងទេដល់ទៅខ្ទេចខ្ទេចពុទ្ធសាសនានោះទៅខ្ទេចខ្ទេចគេឈ្មោះរបស់ពុទ្ធនោះគេមើលឃើញនោះនោះអ្នកកាន់ពុទ្ធសាសនាខំតែគ្នានោះគេមានស្គាល់អ្នកឆ្លោះណាគេស្រួលគេបំបែកបានត្រូវហ៎ឧទាហរណ៍ថាអ្នកចូលក្នុងវត្តហ្នឹងបានគេដឹងថា តានេះឆ្លោះមួយយាយនេះ គេដឹងណាតែអ្នកមើល7 new ពីជនជាតិដទៃគឺអត់ស្គាល់តាណាឆ្លោះតាណាទេគេស្គាល់ទៅនោះសហគមន៍ខ្មែរឆ្លោះគ្នាណាសហគមន៍ពុទ្ធសាសនា ខ្មែរឆ្លោះគ្នាអត់ដឹងតាណាទេអាពេលឆ្លោះគ្នាខ្លាំងម្ដងម្ដងអាត្មាដើរទៅគេមើលមុខអាត្មាគ្រប់គ្នាគេស្មានអាត្មានោះដែរហ្នឹងពួកមែនតាមិនបាច់ដល់ជនជាតិដទៃទេសុបេខ្មែរយើងអញ្ចឹងឧទាហរណ៍ឆ្លោះគ្នានៅអាមេរិកហ៎ ដល់យើងពីនេះខាងលឺតំណឹងនោះវត្តនៅអាមេរិកនោះឆ្លោះគ្នាយើងអត់ដឹងនិយាយណាតាណាមកនោះដល់ហើយអូយ៉ាប់ឆ្លោះតែគ្នាឃើញទេគ្រាន់តែយើង ខ្មែរនោះយើងធុញណាស់ហើយទម្រាំតែអាកៀងវាថៃនោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ឲ្យថាបើស្រឡាញ់គោរពបូជាតថាគតអត់មានរឿងឆ្លោះគ្នាទេ យើងមើលគ្មានការឆ្លោះណាមួយជាការគ្រប់គ្រងពុទ្ធសាសនាទេ មិនបាច់តាមកលេសយើងហេត្រូវទៅរកខុសត្រូវថាខុសត្រូវដែលណាឯងរស់នឹងបំពេញកលេសរបស់ណាឯងទេឧទាហរណ៍ដូចជាធម្មតា ការឆ្លោះគ្នាវាតែងតែមានអ្នកចាប់ផ្ដើមហីចាប់ដើមមិនចេះចោះអីរោរឿងរហ័តអញ្ចឹងហ្នឹងវាជាវិស័យរបស់ពុទ្ធជនតែមកពី ទាំងពីរហ្នឹងវាខ្វះការអត់ឱនដូចជារឿងភិក្ខុកោ32អញ្ចឹងឃើញទេ មួយអង្គដែល ជាធម្មកថាចូលទៅប្រគុណអត់ចាក់ទឹកចេញមកវិញភិក្ខុដែលជាវិន័យធម៌ចូលទៅ ម្នាក់ម្នាក់មានកូនសិស្ស500ម្នាក់ក៏ចោតមិនមិនដឹងត្រូវទោសអីចឹងអីនោះតាមពិតសារភាពរួចហើយអូកណាភ្លេចបើកណាត្រូវទោសកណានឹងសំដែងចេញអញ្ចឹងរឿងហ្នឹងបើសិនជាអនុគ្រោះតែបន្តិចវាជាប់ហើយភ្លេចវាភ្លេចមែនត្រូវទោសក៏វាត្រូវទោសដែរ ហើយលោកធម្មកថាហ្នឹងក៏ព្រមសំដែងទោសចេញដែរប៉ុន្តែមនុស្សវាអត់ព្រមបញ្ចប់ ទៅប្រាប់កូនសិស្សធម្មកថាបានតែនិយាយខណៈជូអាចកថាទោសដែរទៅនិយាយបន្តទៀតចឹងឯនោះមកប្រអាប់សិស្សសិស្សណាគ្រូលឯងខណៈជូអាចកថាទោសដល់ពេលសិស្សសិស្សលឺចឹងមកសួរគ្រូលោកគ្រូថាលោកគ្រូខណៈចូលបន្ទប់ទឹក ចូលប្រគុណក៏ក៏ក៏ត្រូវទោសដែរអើហើយថៃ អញព្រមសំដែងចេញហើយតាមករោរឿងអីទៀតតែអញ្ចឹងចោកគ្នាណាគ្រូរបស់លោកអស់នឹងសំរឿងនិយាយរត់ត្រូវដូចគ្នា មនុស្សគេខ្លាចតែអាខុសហើយមិនកែតែអញកែហើយតាមិនមកនិយាយអីទៀតអញ្ចឹងគ្រូមកណែឯងមនុស្សចាក់ចុចមនុស្សចុងទៅមកទៅមកទៅមកឆ្លោះគ្នា500ម្នាក់យើងគិតមើលហើយព្រះអង្គនោះហ្នឹងហើយព្រះអង្គលឺលោឡាលោឡាសួរអនន្តអនន្តថៃ ណាលោឡាលោឡាបាទអំណនប្រាប់ហ្នឹងវាខកឆ្លោះគ្នាព្រះអង្គអត់សួរថារឿងអីទេព្រះអង្គផ្ដាំពាក្យទៅថាអនន្តផ្ដាំពាក្យតថាគតប្រាប់ភិក្ខុទាំងអស់គ្នាទៅឈប់តោះគ្នាទៅសមាគីសមាគីហ្នឹងតបោសុខោណា ពាក្យហ្នឹងកើតហ្នឹងថាការសាមគ្គីការព្រមព្រៀងគ្នារបស់ពួកក្រុមហ្នឹងនាំមកនៅសេចក្តីសុខ សុសង្ខសសសាមិសខោសង្ខសសាមិគីសមគ្គាណੰតបោសុខោហើយអាសាមគ្គីនឹងវាជាប្រយោជន៍ដល់តបៈធរទៀតផងហើយតបែកបាក់សាមគ្គីមិនបាច់ទៅប្រព្រឹត្តធរស្អីទេវាគិតតែធ្វើមិនឲ្យឈ្នះនោះឯងទៅប្រព្រឹត្តធរពិចារណាចិត្តស្អីចេញផងផ្ដាំផ្ញើពាកទៅ3ដងហើយពាកពពុតផងណាអត់ដឹងគេថាម៉េចឯងសូមព្រះអង្គគង់នៅឲ្យសុខចុះទុកឲ្យទូមគុំ ឥឡូវយើងគិតមើលអត់ព្រមសម្របសម្រួលគ្នាទេជឿឈ្នះរៀងខ្លួន ពេលហ្នឹងឯងដែលព្រះអង្គចេញទៅគង់នៅប៉ាលេឡៃនៅមួយតម្រៃមួយស្វាដែលយើងឃើញគេគូហ៎